បាយចង់គេចពីការឈឺចាប់កាត់ជិបជិនពីស្នេហ៍មានតែពណ៌ស្រស់អត់យូរឆាប់គូអូនព្រឺជឿរឹង I'm trouble សំចាំអូន